ពេលជុលគេងនឹកសំលេងមនុស្សដែលនៅឆ្ងាយបញ្ញាចិត្តដឹកពីចំងាយទូឃ្លាតកាយក៏ចិត្តនៅក្បែរបើកបងអួនសំឡឹងមើលទៅដងខែស្ដាប់បទចំមករៀងស្នេហ៍ ដឹងទេថាបងនឹកអូព្រះច័ន្ទយប់នេះរាំងផ្លាទីឆ្ងាយពីតារាឃើញច័ន្ទរះឯងឯកាទឹកនេត្រាហូរពីបេះដូងអូនផ្ដាំថា មើលច័ន្ទបើបងនឹងអូន ទុំឆ្ងាយគ្នាកន្លងតែអាចមើលច័ន្ទជាមួយគ្នាសន្យាសន្យាមុនគេថាមិនគិតរឿងផ្សេងលួងខ្លួនឯងនៅចាំវេលា ងជឿថាយើងទាំងពីរអារម្មណ៍ដូចគ្នាតែកម្មវេរីនឹងទស្សនេហាយើងឲ្យខ្សែស្រលាញ់ប៉ុណ្ណាទេពវាសនាព្រមឲ្យជួបគ្នាសន្យានៅតែសន្យា ទុំដឹងថាស្នេហ៍គ្មាននិស័យរៀងរាល់យប់អោបខ្នើយប៉ាំងឈ្មោះចរណៃខ្នើយបងនឹងខ្នើយថ្លៃតើមានថ្ងៃនៅក្បែរគ្នាទេ សន្យាសន្យាមុនគេងថាមិនគិតរឿងផ្សេងលូខ្លួនឯងនៅចាំវេលាបងជឿថាយើងទាំងពីរអារម្មណ៍ដូចគ្នាតែ ដឹងទូស្នេហាយើងឲ្យខ្សែស្រឡាញ់ប៉ុណ្ណាទេពវាសនាព្រមឲ្យជួបគ្នាសន្យានៅតែសន្យាទុំដឹងថាស្នេហ៍គ្មាននិស័យរៀងរាល់យប់ ប់ខ្នើយប៉ាំងឈ្មោះចរណៃខ្នើយបងនឹងខ្នើយថ្លៃតើមានថ្ងៃនៅក្បែរគ្នាទេ